កើតមកមានរូបថោមឆាយជាស្ត្រីជាបរោះអត់ទេយ៉ាងហោចណាស់ក៏មាន100ដាក់កប៉ៅដែរខាងមានទុនសម្រាប់ប្រើព្រះដំងសំរងធ្វើបនបានហើយមានបញ្ញាគួរសំស្ដាប់ខលជើស្ដាប់ខលចាំចំណេះគឺដើមទុនបានហើយបានមកកើតប៉ុណ្ណេះ ហើយចុះបើទៅចំកន្លែងនោះទៅទៀតនោះយើងមើលឆ្កែយើងមើលឆ្កែនៅក្នុងវត្តសាកោងចុះយើងមើលកំណត់ឆ្កែបានទៀនទៀតទេកើតជាឆ្កែនឹងរត់ព្រេតក់តក់ទៅអើយនឹងបើនឹងទឹកណាគេគេខំមុខគេខំនេះក្រោយហើយនឹងខោមនឹងអាយណាទេសញ្ញាធៀននោះ អត់រស់នៅទាំងវេទនាឲ្យចង់ធ្វើទានសិលភាពនេះទៅគ្មានគ្មាននិស័យចេះយើងបានកណែរកអីទៀតណាប៉ុណ្ណឹងវាលេខ1ណាស់ទៅហើយអញ្ចឹងខំតឹងសន្សំណាសន្សំសន្សំចិត្តហ្នឹងកុំទៅចិត្តសន្សំចិត្តហ្នឹងឲ្យច្រើនតិចតិចតិចតិចធ្វើទៀនកុំថាខ្ញុំចង់ធ្វើបន់ទេតែតែមានលុយធ្វើសាលាមួយមកខ្ញុំធ្វើ ខ្ញុំគិតអញ្ចឹងតើមានលុយធ្វើកឋិនមួយមកមើលខ្ញុំគិតអញ្ចឹងចេះតែចូលបន់ទៅបន្តិចបន្តិចអញ្ចឹងទៅសំយូរយូរទៅវាច្រើនហើយហើយធ្វើសិលអញ្ចឹងកាន់សិលសិល5សិល10វាយូរនៅសិល10សិល8វាយូរថយទៅនៅសិល5មកថយហួសអាត្មាខ្លាចទៅហួសណាដល់មកផ្លេតដល់ប្រយ័ត្នត្រឡប់ទៅវិញខ្លាញហ្មង ឲ្យគោះហ่าគោះយ៉ាងម៉េចមកធ្វើធေါ်10ថ្ងៃឡប់ទៅវិញចានកាពេលមកធ្វើអត់រីឯងទៅតែ10ថ្ងៃមកវិញមិននឹងវាស្អីស្អីទេដាក់សសិតតមរាយហ្មងបានអានឹងទៅគូហើយយើងចាក់ប្រាំងទឹកណក់ឲ្យយ៉ាងទៀតណាស់ទៅជាប់ដល់5ដែរ មិនសម្លាប់មិនលួចមិនបិទខុសនឹងចាំមិនពុតខុសកុហកមិនផឹកទឹកប្រវត្តិចាំប៉ុណ្ណឹងឲ្យជប់សិល5បើថាមិនឡើងទៅលើទេឲ្យបានសិល5ឲ្យជប់ហើយស្ដាប់ធម៌រៀនធម៌ទន្ទិញធម៌ឲ្យធ្វើទៀនតែងសាច់ឲ្យប្រឹងរកស៊ីទៅរកស៊ីចិញ្ចឹមជីវិតទៅព្រះលោកខាមនៅចំនួន5ប្រការទេ ទី1ពេញមនុស្សយកទៅលក់ ទី2ជួយអាវុធសម្រាប់សម្លាប់មនុស្សនឹងដើម្បីយកចំណេញទី3ចិញ្ចឹមសត្វដោយគ្រុបងន់ដែលលបាសបាសកាមិនត្រូវចិញ្ចឹមនោះឲ្យជាប់ពីវរាទី4សូរាទី5ឆ្នាំពឹសលោកខាមតែ5លោកទេហើយចោខាមប្រមាណធ្វើចោ ដាំពោតដាំចំណែធ្វើស្រែធ្វើសូវធ្វើពូបង្រៀនធ្វើពេទ្យធ្វើការងាររដ្ឋបាលរាជការទាំងអស់ចេះតែធ្វើបានទាំងអស់ហើយអត់មានទោះអីទេកុំថៃធ្វើសិលអីរត់ពីបានអត់ទេព្រះលោកអត់មានសម្ដែងអញ្ចឹងទេអោបដើធ្វើទៀនបដើកាន់សិលបដើស្ដាប់ធម៌បដើរៀនធម៌បដើ រកស៊ីមកសម្រាប់ចិញ្ចឹមជីវិតក្នុងបច្ចុប្បន្នសម្រាប់ឲ្យទានសម្រាប់ប្រសាសើរសម្រាប់ធ្វើបុណ្យធ្វើកុសលផ្សេងផ្សេងដល់អស់អាយុសង្ខារពេលនេះទៅស្លាប់ពេលនឹងទៅទៅកើតឋានសួគ៌ឬកើតជាមនុស្សបដាបដាដោយស្គាល់សម្បត្តិក្នុងរូបឆោតនិងបញ្ញាសម្បត្តិគ្រប់គ្រាន់ទាំងអស់ ដល់ពេលនោះយើងចង់ធ្វើអីក៏បានណាចង់កសាងវត្តមួយម្នាក់ឯងក៏បានចង់កសាងសាលាមួយម្នាក់ឯងក៏បានចង់កសាងផ្លូវថ្នល់មួយតែឯងក៏បានពួកមានហើយអញ្ចឹងសទ្ធីទាំងអស់មិនមែនផ្លែសទ្ធីទេគឺធ្វើបន់ពីក្រោមទៅធ្វើបន់ទៅមកដើមបាយមួយចានដល់ដបងថ្ងៃដល់យូរយូរទៅឡើងទៅជាមហាសទ្ធីហើយហើយដល់សទ្ធីហើយចង់ធ្វើក៏បានណា ហើយបើយើងក្រអញ្ចឹងយើងខ្វះបំណាទៀនត្រាច់តល់សេចហើយដល់តែចង់មានវាមិនប្រមមានដល់មិនប្រមមានអញ្ចឹងត្រូវតែប្រើគំនិតមួយផ្សេងទៅវិញក៏មានណាអញនៅកន្លែងហ្នឹងវាមិនខ្លាញ់សោះវិញអត់លុយបានទេគិតខ្លះកន្លែងដាក់ឲ្យចង់កន្លែងខ្លាញ់ហ្មង តែខ្លះទៅវាចង់កន្លែងគំរាមកំហែងជនដទៃគ្រាន់តែឡានរ៉េម្ដង10000បើមិនបាន10000មកទៅលើអញ្ចឹងហើយបើមិនចឹងទេសញ្ញេមកកោប1000ដុល្លារបើមិនបានអត់ឲ្យចេញធំនឹងមកហើយអានឹងបនតិចហើយចង់មានខ្លាំង ដល់ចង់មានខ្លាំងមនុស្សទាំងអស់ត្រូវប្រើអំពើហិង្សាទុករលួយពេងប្រវាញ់បោកប្រាស់ចម្រៀងកំហែងសម្លឹកជនតីដើម្បីបានទ្រព្យមិនចឹងទៅបាញ់ទៅកាប់ទៅចាក់ទៅសម្លាប់បានមែតម្ដងមានឡានមានលុយមានផ្ទះថ្មតសអត់មានវិឡាមមានស្រីមានប្រុសស្រីស្ដាំដោយសារអំណាចព្រោះសម្បត្តិដែលកើតដល់អំពីកំហុស តែដល់អស់អំពីនឹងទៅទៅណាស្លាប់ពីនឹងទៅទៅណាស្លាប់ពីនឹងទៅទៅតោនរកព្រះអតរកាយទេរិដ្ឋាននេះក៏អំណាចកំហុសដែលខ្លួនបានធ្វើនេះដល់កើតជាតិក្រោយក្រសែនក្រនេះនេះកើតជាតិនឹងត្រឹមក្រទេណាដល់ជាតិក្រោយក្រសែនក្រមហាក្រ ទូរពុទ្ធរូបជាតិនេះគ្រាន់បើដល់រូបជាតិក្រោយដូចបីសាចអាក្រក់មហាអាក្រក់ល្ងងមហាល្ងងដល់ហើយដូចអានន្តអាស្រ័យភ័យចឹងហ្នឹងដូចលើកថ្ងៃមុនក្រមហាក្រអាក្រក់មហាអាក្រក់ល្ងងមហាល្ងងវាធ្លាក់ដោយសារអំណាចនិងក៏ប្រមាណនៃខ្លួនដូច្នេះសាធុជនពុទ្ធបរិស័ទទាំងឡាយ យើងប្រព្រឹត្តធ្វើការងារអ្វីឲ្យរួចខ្លួននឹងបច្ចុប្បន្នហើយឲ្យរួចខ្លួនទៅក្នុងប្រាក់ដូចទៀតនេះឲ្យឡើងឡើងចិត្តនេះមានប៉ុណ្ណឹងជាក្រោយមានប៉ុណ្ណឹងកុំឲ្យចិត្តនេះមានជាក្រោយក្រក្រទ្រព្យសម្បត្តិក្ររូបក្រប្រាជ្ញាមកអំពីក្រទៀនក្រសិលក្រពាក្យនេះនេះអញ្ចឹងអញ្ចឹងយើងសំអស់ដូចពេល10ថ្ងៃ ពុទ្ធបរិស័ទធ្វើធម៌ដល់ថ្ងៃនេះសន្សំប្រាជ្ញាសន្សំបានបុណ្យច្រើនណាស់បើមិនទាន់ដល់ណាដល់ណីក៏បានបុណ្យច្រើនដែរអង្គុយមួយថ្ងៃមួយថ្ងៃមួយយប់មួយយប់ដាក់ធម៌ផងដាក់ធម៌ផងសម្រើនធម៌ផងថ្វាយគុំព្រះផងតាំងពីថ្ងៃមកកើតមករហូតដល់ថ្ងៃនេះអូយបានបុណ្យនោះបានបុណ្យច្រើនណាស់ ដកដង្ហើមចូលខ្វាច់បានបន4ដកដង្ហើមចេញវិញបានបន4ហើយចុះប្រមាណទៅហើមហើយ8ថ្ងៃនេះ9ថ្ងៃនេះច្រើនទៅហើមណាស់ចុះដង្ហើមនេះបានបននឹងដង្ហើមយ៉ាងម៉េចដង្ហើមដែលមានសេចក្តីចូលចិត្តនៅក្នុងចម្រើនមានសេចក្តីព្យាយាមក្នុងការចម្រើនមានមានចិត្ត នក្នុងការចម្រើនមានប្រាជ្ញារសាចិត្តក្នុងការចម្រើនបានបុត4ដកដង្ហើមចូល1បុន4ចេញ1បុន4ដង្ហើម100បុនបុន400ដង្ហើមលានបុន4លានដង្ហើមមកតោតបុន4កើតអូច្រើនណាស់9ថ្ងៃនេះមិនដឹងជាប្រមាណម៉ឺនប្រមាណលានបុនទេច្រើនណាស់អញ្ចឹងបានជាបុគ្គលនៃចម្រើនកម្មដ្ឋានហ្នឹង ដល់ចម្រើនដល់សម្រិតត្រង់តែស្ដាប់ធម៌ទេសនាក្នុងសម័យណាមួយស្រាប់តែបានសម្រេចមគ្គផលមកពេលធ្វើនឹងយើងអត់ដឹងទេស្រាប់តែមានថ្ងៃណាមួយគ្រាន់តែស្ដាប់ធម៌សម្រេចមគ្គផលត្រូវបានសម្រេចប្រាស់និព្វានមិនដល់ច្រើនមែនទែនទៅគឺត្រូវបានសម្រេចប្រាស់និព្វានហ្មងនឹងបនក្រាស់បនក្រាស់បនក្រែហ្មង ថ្ងៃណាមួយគ្រាន់ស្ដាប់ធម៌សម្រាប់ថ្ងៃណាមួយគ្រាន់តែចូលទៅកម្មចម្រើនកម្មដ្ឋានសម្រាប់គឺថាដោយសារអំណាចបំនឹងជាគ្រឿងកលច្រើនអញ្ចឹងយើងមិនអស់សង្ឃឹមទេ ទុកជាបានផងចោលទី1ក៏បានបនច្រើនផងចោលទី2ក៏បានបនច្រើនផងចោលទី3ក៏បានបនច្រើនផងចោលទី4ក៏បានបនច្រើនដល់ពេលខាងចិត្តក៏បានបនច្រើនសរូបធម៌និងនាមធម៌ក៏បានបនច្រើនទោះអានិច្ចចੰទុក្ខំនិងអនត្តាក៏បានបនច្រើនបនច្រើនអស់ ដល់មែនសែនទៅមិនទាំងបានគួយធေါ်ផងគ្រាន់តែស្ដាប់ធေါ်ក៏បានបនច្រើនមិនបានមកស្ដាប់ទេលៀងចាងលៀងពេងលៀងប៉ាន់ក៏បានបនច្រើនសុទ្ធតែបនច្រើនដូចគ្នាទាំងអស់អញ្ចឹងអត់កំសត់ទេប្រឹងទៅបានបនច្រើនណាស់ក្នុងរយៈកាល10ថ្ងៃនេះអញ្ចឹងយើងឧស្សាហ៍ព្យាយាមណាព្រោះពេលនេះជាឱកាសល្អសម្រាប់បច្ចណានិងពុទ្ធបរិស័ទហើយយើងឆ្លៀត យើងជឿសន្សំបិណ្ឌទាន់ពេលវេលាគេចម្រើនបិណ្ឌព្រោះ10ថ្ងៃនេះជាការវិធីជាពេលវេលាដែលយើងត្រូវចម្រើនបិណ្ឌអញ្ចឹងយើងធ្វើចិត្តយើងឲ្យធូរឲ្យធូរកុំឲ្យពីអៀតកុំឲ្យបបាដកដង្ហើមធូរធូរយីអញរកអីឃើញក៏បានបិណ្ឌដែរដកដង្ហើមឲ្យធូរស្រួល10ថ្ងៃមិនថ្ងៃគុំថ្ងៃណាមួយទេណែលោកថាអញ្ចឹងណា បើចឹងមិនកំសត់ទេណាមិនកំសត់ទេគឺថាប្រពុតជាម្ចាស់លោកនឹងមុននឹងបរិនិព្វានលោកបានផ្ដែផ្ដាំដល់ទៅប្រពុតពិភពសង្ឃព្រមទាំងពុទ្ធបរិស័ទនៅក្នុងសម័យជាបរិនិព្វាននោះពោលថា ហនទាមិភិកវេអមន្តយាមិវោភិកវេខយវយៈធម្មាសង្ខារាអបមាទេនៈសម្បាទេថៈដល់ប្រែជាសេចក្តីមកមានន័យថាមនាលពិខុទាំងឡាយតថាគតសូមដែលផ្ដំអ្នកមនាលពិខុទាំងឡាយ សង្ខារធម៌ទាំងឡាយទាំងពួងមានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតាដូច្នេះអ្នកទាំងឡាយចូលញ៉ាំងនៅប្រយោជន៍ឲ្យកើតឡើងដោយសេចក្តីមិនប្រមាថដូច្នេះនៃនេះមានពីរន័យ គឺគវេខយវយៈធម្មាសង្ខារាលោកបញ្ជាក់ថាសង្ខារធរទាំងអស់មានកិរិយាអស់ទៅនិងសូន្យទៅខយវយៈខយៈដែលទៅអស់ទៅវយៈដែលទៅសូន្យទៅចុះពេលទៅសង្ខារនឹងតើគឺបានដល់ព្រោះអី សង្ខារគឺបានដល់រូបរាងកាយយើងម្នាក់ម្នាក់ចាប់ពីចុងសក់ដល់បាតជើងដែលយើងស្ទំពីបកគោទៅគឺផ្សំដោយអក្សរៈទាំង32នៅក្នុងកាយយើងនេះគឺមានសក់រូបក្រចកថ្មិចស្បែកសាច់ សរសៃឆ្អឹងខួរខ្ទីឆ្អឹងតម្រង់កត់សាវៈបេះដូងខ្លើមវាវប្រពះសួតពវៀនតូចពវៀនធំអាហារថ្មីអាហារចាស់ប្រមាត់ស្លេះទុកឈាមញើសខ្លាញ់ខាប់ទឹកភ្នែកខ្លាញ់រាវទឹកមាត់ទឹកសម្បោរទឹករំអិលទឹកមកពោះនឹងក្បាលទាំង32មុខនេះ លោកហៅថាសង្ខារធរចាប់ពីចុងសតវត្សជើងយើងមានមានវត្ថុធាតុទាំង32មុខណែនឹងលោកហៅថាសង្ខារធរហើយមានវិញ្ញាណជ្រកនៅក្នុងនឹងគឺមានចិត្តគំនិតដឹងនៅក្តៅនៅតិចឃ្លានស្រេកនៃក្រោកក្នុងរាងកាយហ្នឹងបានជាលោកហៅថាឧបាទនកសង្ខារ សង្ខារនេះមានវិញ្ញាណជ្រកនៅសង្ខារក្រៅចាកខ្លួនទាំងអស់របស់ប្រើព្រះតាំងពីចាមឆ្នាំងកន្ទេលមុខភួយគាត់ពជាសាលាមាសប្រាក់លុយកាក់កង់ម៉ូតូឡានប៉ុណ្ណេះជាខាងដើមនឹងក៏ហៅសង្ខារដែរ ប៉ុន្តែរបស់ទាំងអស់នេះនៅខាងក្រៅខ្លួនទេសម្លៀកបំពាក់បាយទឹកនំចំណីភេសជ្ជៈគ្រឿងអលង្ការដែលពាក់ស្រោចទៅតាមរាងកាយលោកហៅសង្ខារថតដូចគ្នាហើយលោកពោលថាភេកវេខយវយធម្មាសង្ខារាសង្ខារទាំងអស់នេះឯងមានកិរិយាអស់ទៅនឹងសូន្យទៅជាធម្មតា រូបរាងកាយយើងម្នាក់ម្នាក់កើតឡើងហើយចេះតែចាស់ចរាគាធិកិរិយាអស់ទៅ សក់ខ្មៅទៅជាសភ្នែកភ្លឺទៅជាងងឹតក្មេងពេញមាត់ទៅជាជ្រុះគោះអង្គើស្បែកស្អាតរលោងទៅជាជ្រួយស្វិតសាច់ធាត់រលឹកលឹកទៅស្ពេតស្ពតអស់គ្មានសល់ កម្លាំងវំមួនលីបើរហូតដល់ដើរលេចង់រួចរាងកាយទាំងមូលគោះអង្គើសពអន្លើគ្មានសេះសល់ដូច្នេះរាងកាយនេះចេះតែអស់ទៅមួយថ្ងៃបន្តិចអស់ទៅមួយថ្ងៃបន្តិចទីបំផុតដល់ការប្រើមិនកើតរូបរាងកាយយើងនឹងប្រើលែងកើតដល់ពេលមរណៈ នៅក្នុងពេលស្លាប់វិញ្ញាណខណ្ឌរបស់ជនស្លាប់มันអាចទីពឹងអ្វីបានឡើយកូនទាំងឡាយក៏ទីពឹងមិនបានមេត្តាបិតាក៏ទីពឹងមិនបានថៅពងក៏ទីពឹងមិនបាន ពេលស្លាប់គ្មានជនណាម្នាក់នឹងកាន់យកនូវជនណាម្នាក់ទៅជាមួយឡើយ អត់មានវិញ្ញាណចុះក្រោះទៅតាមយថាកម្មរីឯរូបរាងកាយរបស់យើងរបស់សត្វម្នាក់ម្នាក់កាលណាបើសិនជាវិញ្ញាណចុះទៅហើយក៏ដល់នៅការដាក់ក្នុងផ្ទះសម្បែងមិនបានគេត្រូវយកទៅចោលនៅក្នុងព្រៃស្មោសាន បើសិនជាកប់ក្នុងដីត្រូវពុកភ័យឬរលេះទៅជាផង់ទលីអត់ទៅបើសិនជាយកទៅចោលទៅកណ្ដាលព្រៃត្រូវហើមប៉ោងបណ្ណតូចបណ្ណធំសត្វទាំងឡាយក៏គេស៊ីជាចំណីរហូតដល់ពុកភ័យរលួយអស់ទៅ បើសិនជាយកទៅដុតភ្លើងទាំងឡាយនឹងប្រឡាយស្បែកប្រឡាយសាច់ប្រឡាយសរសៃឆ្អឹងខួរក្នុងឆ្អឹងអត់មានសេះសររហូតដល់ផង់ទលីអស់ទៅ សង្ខារធម៌ទាំងឡាយមានកិរិយាអស់ទៅនឹងសូន្យទៅជាធម្មតាកើតឡើងហើយត្រូវមានរូបរាងកាយម្ដងទៀត កាបើមានរូបរាងកាយហើយក៏មានកិរិយាអស់ទៅអស់ទៅចាស់ជារៀបជាធិនឹងធ្វើដំណើរទៅកាន់វរណៈដដែលវត្ថុទាំងឡាយមានសម្លៀកបំពាក់អាហារភោជនផ្ទះនៅថ្នាំផឹកគ្រឿងអលង្ការ ប្រការបានត្រឹមតែខ្លួនមានជីវិត ដល់ពេលខ្លួនអស់ជីវិតមិនអាចប្រើការច្រើនរបស់ទាំងអស់នេះត្រូវទុកនៅលើផែនដីគ្មានន័យលៀបយុះអិសរភាពបន្ស័កវាសនាល្អអ្វីអ្វីទាំងអស់ដែលខ្លួនកំពុងរស់ហើយបានមករបស់ទាំងអស់នេះតែងតែមានការអស់ទៅសូន្យទៅជាមួយនឹងរូបរាងកាយអ្វីកើតឡើងតែងតែបាត់ទៅ អ្វីកើតឡើងតែងតែបាត់ទៅវត្ថុទាំងអស់ក្រៅចាកខ្លួន តែងតែបាត់ទៅដោយភ្លើងឆេះដោយទឹកចំនួនដោយចោលឈ្មោះលួចឬក៏ចិនណាម្នាក់ម្នាក់រឹបអូយកទៅដូច្នេះគ្មានអ្វីតាំងនៅទេ កើតហើយចាស់ចាស់ហើយឈឺឈឺហើយស្លាប់ស្លាប់ហើយព្រាត់ព្រាត់ហើយកើតកើតរួចចាស់ចាស់រួចឈឺឈឺរួចស្លាប់ តែអញ្ចឹងតាំងអំពីដើមមកតាំងអំពីចិត្តដំបូងមកក្នុងម្នាក់ម្នាក់មានកិរិយាកើតមិនចេះចប់កើតរាប់ពាន់ម៉ឺនសែនលានជាតិជាអសង្ខ័យរាប់មិនអស់រហូតដល់សំជាតិនេះជាតិអតីតនឹងកើតចាស់ឈឺស្លាប់ប្រត់ព្រះរាប់មិនអស់ ដូច្នេះជាតិនេះរាងកាយនេះសង្ខារនេះនឹងត្រូវបែកធ្លាយដូចជាតិក្នុងអតីតមិនត្រឹមតែក្នុងបច្ចុប្បន្នទេសូម្បីទៅក្នុងអនាគតកើតជាតិក្រោយ ជាមនុស្សជាទេវតាជាអិន្ទ្រពបយមរាជជាស្ដេចមន្ត្រីកងសីសេនាបតីចិនណាក៏ដោយក៏នៅតែមានកិរិយាកើតចាស់ឈឺស្លាប់ទៅវិញជាធម្មតា តែងតែមានកិរិយាប្រត់ទៅមុខរកទីបំផុតគ្មានដោយខ្វះការកើតនិងការបែកនេះបានត្រឹមតែជាចំណៃនៃទុក្ខបានសល់នៅត្រឹមតែសេចក្តីទុក្ខនៅក្នុងចិត្តប៉ុណ្ណឹងឯងក្នុងចិត្តណាក៏ដោយមានកំណើតជាអ្វីក៏ដោយឲ្យតកើតនៅក្នុងភពនេះ តែងទៅដល់នៅសេចក្តីទុកទុករហូតដល់ថ្ងៃស្លាប់ហើយទុកនេះទុកគ្មានន័យទុកគ្មានថ្លៃទុកគ្មានគេទិញជាទុកសោះសូន្យទៅទេស្លាប់ទៅរលត់ទៅកើតឡើងកើតទុកទៀតស្លាប់ទៅសូន្យទៅកើតឡើងរលត់ទៀតដូច្នេះទុកតែងស្ងើនៅក្នុងខណ្ឌបញ្ចកៈនេះបើសិនជាខណ្ឌបញ្ចកៈនៅមានដរាបណា សេចក្តីទុកទោមនស្សចង្អៀតចង្អល់ចិត្តដែលឥតនៃក៏មានដរាបនោះនៅក្នុងពេលណាខណ្ឌបញ្ញកៈមិនមានក្នុងដរាបណា ពេលនោះសេចក្តីទុកទោមនស្សចង្អៀតចង្អល់ចិត្តក៏មិនមានដូច្នេះខណ្ឌបញ្ញកៈរលត់ទៅក្នុងទីណាខណ្ឌបញ្ញកៈរលត់ទៅក្នុងប្រណទានទុករលត់ទៅក្នុងពេលណាទុកក៏រលត់ទៅក្នុងប្រណទាន ដូច្នេះហើយទើបបានប្រពុតលោកបានពោលថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវញ៉ាំងប្រយោជន៍គឺលុបបត្រសម្បត្តិឲ្យកើតឡើងដោយសេចក្តីមិនប្រមាទគឺយើងមិនទៅប្រមាទទេ បានកើតជាមនុស្សត្រូវខំប្រឹងបំពេញបេសកកម្មធ្វើចិត្តយើងឲ្យលុះនៅក្នុងធម៌ដែលមិនកើតមិនចាស់មិនឈឺមិនស្មាប់ ធម៌នោះគឺធម៌អ្វីធម៌នោះបានដល់សិលមួយសមាធិមួយបញ្ញាមួយនេះជាផ្លូវប្រតិបត្តិធ្វើដំណើរទៅកាន់ព្រះនិព្វានសិលឯណាដែលខ្លួនបានកាន់ហើយមានសិល5សិល8សិល10សិល4សិលនោះជាយានជាធម្មយានជាស្ពានសម្រាប់ចម្លងខ្លួនឲ្យបានដល់កោះដល់ក្រោយធ្វើទៅព្រះនិព្វាន ការបើយើងបានកាន់សិលតាមផ្លូវចិត្តចិត្តបរិសុទ្ធស្ថិតនៅក្នុងសិក្ខាបទគ្រប់សិក្ខាបទមិនដាច់ឧស្សាហ៍ព្យាយាមចម្រើននៅសមាធិចិត្តគឺចម្រើននៅប្រះអាណាបានសតិកម្មដ្ឋានដែលយើងបានចេះចាំបានចេះដឹងហើយដកដង្ហើមចេញវែងក៏មានសតិដឹងថាអាត្មាញដកដង្ហើមចេញវែងដកដង្ហើមចូលវែងក៏មានសតិនឹកឃើញថាអាត្មាញដកដង្ហើមចូលវែង ដកដង្ហើមចេញខ្លីក៏មានស្មារតីចាំចេះប្រកាសថាអាត្មាដកដង្ហើមចេញខ្លីដកដង្ហើមចូលខ្លីក៏មានស្មារតីចាំចេះប្រកាសថាអាត្មាដកដង្ហើមចូលខ្លីការបឹកខ្យល់ទាំងពួងកើតឡើងសពកាយទាំងអស់ព្រៃកំណត់ខាងដើមកន្លះខាងចុងនៃខ្យល់ហើយដកដង្ហើមពេញនិងដកដង្ហើមចូលចេះតែធ្វើទៅរហូតដល់ស្ងប់កាយស្ងប់កាយលែងលំបាកលែងវេទនា កាយអង្គុយបានស្រួលកាយសន្តិភាពការបើកាយស្ងប់បានសន្តិភាពហើយចិត្តក៏បានស្ងប់បានសន្តិភាពខ្យល់នៅខាងក្នុងមានសភាពលលិតចិត្តជាឧបេក្ខាប្រងើយកន្តើយការបើយើងបានសិក្សាធម៌នេះបានដល់ឧបេក្ខាចិត្តហើយគប្បីរំពឹងពិចារណាថាអនសង្ខារធម៌ទាំងឡាយមិនទៀងទេសង្ខារធម៌ទាំងឡាយជាទុក្ខ សង្ខារធម៌ទាំងឡាយមិនមែនជារបស់ខ្លួន កាលណាបើប្រាជ្ញានៃយោគាវិចរបានពិចារណាឃើញនៅសង្ខារមិនទៀងពិតជាមិនទៀងមែន សង្ខារជាទុកពិតជាទុកមែនសង្ខារមិនមែនជារបស់ខ្លួនពិតជាមិនមែនជារបស់ខ្លួនមែន ការបើចម្រើនឲ្យច្រើនទៅធ្វើឲ្យច្រើនទៅ ចិត្តនេះក៏ដល់នៅទឹកដីលឿយណាយ នៅក្នុងសង្ខារធរការបើកើតនៅសេចក្តីលឿយណាយក្នុងសង្ខារធរហើយជោគីអង្គនោះក៏ដល់នឹងការប្រះចាកតម្រេកលែងស្រឡាញ់ទេទាំងអើក្នុងសង្ខារធរការបើចិត្តប្រះចាកតម្រេកក្នុងសង្ខារធរហើយចិត្តនោះក៏លុតបង់នៅសេចក្តីប្រាថ្នានៅក្នុងសង្ខារធរ ចង់តាក់តែជានេះចង់តាក់តែជានោះចង់បានជានេះចង់បានជានោះគឺអស់មាន ការបើសេចក្តីប្រសាររលត់ហើយពេលនោះសេចក្តីប្រកាន់ក៏អស់ទៅខណ្ឌបញ្ចកៈមិនមានសេចក្តីប្រកាន់គង់ហែងក្នុងខណ្ឌបញ្ចកៈ មិនមានសេចក្តីប្រកាន់ថាជារូបអញថាជារូបរបស់អញមិនមានសេចក្តីប្រកាន់ថាចិត្តរបស់អញចិត្តជារបស់ផងអញមិនមានសេចក្តីប្រកាន់ថាអត្តភាពចាប់ពីចុងសតវត្សជើងមិនមែនជាតួខ្លួនមិនមែនជារបស់ខ្លួន ការបើរលត់នៅឧបាទានយ៉ាងនេះហើយខណ្ឌបញ្ញកៈក៏រលត់ទៅ មិនសេសសល់ក្នុងសម័យដែលរលត់នៅឧបាទាន ការបើសិនជាខណ្ឌបញ្ញកៈមិនមានហើយនោះជាតិក៏មិនមានកិរិយាកើតក៏មិនមានចរិយាកិរិយាចាស់ក្រមគ្រានៃខណ្ឌបញ្ញកៈដែលកើតតអំពីជាតិក៏មិនមានសេចក្តីឈឺចាប់ ទាំងឡាយដែលកើតក្នុងអត្តភាពដែលមានចិត្តជាបច្ច័យក៏មិនមានមរណភាពគឺសេចក្តីស្លាប់ដែលមានក្នុងផកខណ្ឌបញ្ញកៈដោយអំណាចនៃការកើតក៏មិនមាន ការបរូបមិនមាន កាលបើចិត្តមិនមាននឹងមានសេចក្តីសុខកើតឡើងគ្រប់យ៉ាងទាំងអស់បើរូបមិនមានហើយសួរថាតើមានអាណាសម្រាប់ស្លៀកទៀតតើមានអាណាសម្រាប់ហូបទៀត តើមានអាណាសម្រាប់ដេកទៀតតើមានអាណាសម្រាប់ឆាប់ទៀតគ្រឿងអលង្ការតើមានអាណាសម្រាប់ពាក់ទៀតឥតមានជនណាជេឥតមានជនណាមើងងាយមើលថោកម្ល៉េះហើយរូបសម្រាប់ស្លៀកសម្រាប់ស៊ីសម្រាប់ដេកសម្រាប់ផឹកមិនមានចិត្តសម្រាប់ស្វែងរកសម្រាប់ដឹកគិតមិនមាន បើសិនជាខណ្ឌបញ្ញកៈមិនមានហើយក៏មិនមានកិរិយាស្វែងរកអ្វីទាំងអស់ ដូច្នេះសេចក្តីសុខមួយហៅថាអេកន្តបរពសុខសេចក្តីសុខឯងសេចក្តីសុខមានទីបំផុតត្រឹមតែមួយ សុខអត់គូ គឺសុខក្នុងប្រាណពាននេះគឺលោកផ្ដាំយើងចឹងអស់លោកពុទ្ធបរិស័ទទាំងឡាយដូច្នេះត្រូវខំប្រឹងថ្មីគ្មាន កាលណាបើចង្អៀតចង្អល់ចិត្តយើងត្រូវដឹងថា ចិត្តដែលចង្អៀតចង្អល់នៅក្នុងពេលនេះហើយជាហេតុជាបច្ច័យនាំឲ្យកើតចាស់ឈឺស្លាប់មិនចេះចប់សោមនោះទោមនោះដែលកើតក្នុងពេលនេះហើយដែលជាហេតុជាបច្ច័យនាំឲ្យកើតចាស់ឈឺស្លាប់មិនចេះចប់ដូច្នេះអវ័យអវ័យក្នុងលោកនេះគ្មានន័យតតែសោះរបស់ទាំងអស់គ្មានខ្លឹមសារលៀប សក្ការៈទាំងឡាយគ្មានខ្លឹមសារយុស័កទាំងឡាយគ្មានខ្លឹមសារសេចក្តីសរសើរទាំងឡាយគ្មានខ្លឹមសារសេចក្តីសុខត្រឹមតែស្លៀកពាក់ត្រឹមតែទីចុកសេចក្តីសុខត្រឹមតែការដេកនៅត្រឹមតែជិះត្រឹមតែហោះត្រឹមតែហើរត្រឹមតែផឹកសេចក្តីសុខត្រឹមតែតបតែងរាងកាយសេចក្តីសុខ ត្រឹមតែមានស្វាមីនិងភរិយាមានបុត្រសេចក្តីសុខត្រឹមតែមានមេត្តានិងបៃតានិងកូនសេចក្តីសុខត្រឹមតែមានលោកនេះនិងលោកខាងមុខសេចក្តីសុខនេះជាសេចក្តីសុខឥតខ្លឹមសារព្រោះសុខមួយផ្លែតកើតទុកវិញហើយព្រាត់ទៅកើតឡើងបានសុខហើយព្រាត់ទៅវិញហើយកើតទុកហើយអស់ទៅវាអត់មានអីក្រៅអំពីវិនិច្ឆ័យអត់មានអីក្រៅអំពីទុកទេ ដូច្នេះអ្វីក៏ដោយក៏សុទ្ធតែជាទុកទាំងអស់បានជាព្រះលោកសម្ដែងថាធរណាដែលឈ្មោះហៅថានិច្ចតាធរក្តីឬក៏ទុក្ខតាធរក្តីឬក៏អនត្តាធរក្តី ធម៌នោះមិនមែនជាធម៌របស់អ្នកស្រុកតែមួយមួយទេ មិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយមួយទេ ឬនឹងថាជាធម៌សម្រាប់ អ្នកជនបទណាតែមួយមួយក៏ទេគឺធម៌អនិច្ចតាធម៌ក្តីទុក្ខតាធម៌ក្តីអនត្តតាធម៌ក្តីធម៌នោះជាធម៌របស់មនុស្សសត្វព្រមទាំងទេវតាមានព្រមទាំងអស់ក្នុងលោកដែលមានខណ្ឌបញ្ចកៈ កាលណាបើមានខណ្ឌបញ្ញកាហើយត្រូវតែមានអនិច្ចំមិនទៀតត្រូវតែមានទុក្ខំគឺការឈឺចាប់ការលំបាកនៅក្នុងកាយហើយលំបាកក្នុងចិត្តត្រូវតែមានអនត្តា គឺសភាពសោះសោតទេគួរឲ្យភ័យគួរឲ្យខ្លាចគួរឲ្យតក់ស្លុតចំពោះសង្ខារធម៌ដែលគ្មានន័យយើងមិនទាំងអស់គ្នាម្នាក់ម្នាក់ សុទ្ធតែជាអ្នកចាញ់បោកនៅសង្ខារធម៌សង្ខារធម៌កើតឡើងសម្រាប់បំផ្លាញនៅកិរិយាសុខទាំងអស់គឺមានត្រឹមតែសេចក្តីទុកព្រោះនៅក្នុងសង្ខារធម៌រវល់តែស្វែងរកនៅអវ័យអវ័យទាំងអស់ដើម្បីសង្ខារធម៌តាមពិតសង្ខារធម៌ជារបស់សោះសូន ការស្វែងរកគឺជាការនឿយហត់ហើយនឹងទុកទីបំ